អ្នកចម្រើនសមាធិចិត្តត្រូវលំនាំតាមគោល10ឡើងចាំរងមួយត្រូវលះបង់តាមគោល10ឡើងទៅបានសមាធិចិត្តតាមគោលត្រូវអាកង្វល់អាវត្តតលគោលលះបង់ពីហខាងពីលំនៅ បានដូចទៅលះបង់នៃខលស្វាយក្នុងការគ្រប់គ្រងព្រះចង់និយាយអត់ដល់ណាលះបង់នៃខលស្វាយក្នុងការគ្រប់គ្រងព្រះព្រោះព្រះនេះមានជារក្រើព្រះអបហ្នឹងមានជារក្រើមានជំនុនច្រើនមានសេចក្តីកង្វល់គឺវាច្រើន ផ្ទះហ្នឹងវាគ្រឿងរមាល់ច្រើនណានិយាយនិយាយដល់ស្ដាប់ហើយមែនទេបាទផ្ទះបណ្ដឹងស្គាល់ទេកង្វល់ស្នំទៅស្គាល់ទេអមមានផ្ទៃតាមខ្លួនហើយវាទៅនិយាយនឹងហើយតាមហើយវាហៅថាជាម្ចាស់ជាកាហបតិណាណាកាហបតិគឺថាម្ចាស់ជាណានេះតាមវាខ្វល់នឹងកម្មផ្ទះខ្វល់គ្រប់គ្រងផ្ទះខ្វល់នឹងផ្ទះហ្នឹង ចិត្តនេះវាអត់បានមានក្នុងធម៌ទេអញ្ចឹងបានប្រដាប់តាមអញ្ចឹងនឹងតបណែននឹងតបទីមានតាមអានេះគឺមហោបរិពោធធំនេះឡើងបរិពោធតោបើតោបរិពោធតោតោបអតោនឹងបរិពោធតោក្នុងទីនេះគឺព្រះសម្មាសម្ពុទ្ធ ខាងលំលេងណាបើខាងបងបងដូចជាអាវ៉ាក់បាក់បានទៅកងវល់ដល់អាវ៉ាក់អឺយកពីនោះមកចោលណាតែតែតែយកអាវ៉ាក់ខ្វល់មិនអាវ៉ាក់ខែគឺអាវ៉ាក់ក៏តាមអាវ៉ាក់ឬតាមអាវ៉ាក់នេះតែទៅដល់នឹងណាវាខ្វល់ចិត្តអត់អមទៅនេះគ្នា ពីពីកោលបាក់លេខទូគឺខ្វល់ក្នុងការគ្រប់គ្រងភូមិអត់បានលំនឹងគឺការគ្រប់គ្រងភូមិភូមិនេះដែលបដើមកហ្នឹងកណាត់ខ្វល់នឹងចំមានខែវាគិតវាសឹកទៅខ្វល់បាយអត់ទៅទៅនេះណាណាយូរកលបលពរ ទៅជិនទៅក្រៅមាននឹងអត់ទេកូននឹងចៅនឹងទាំងអស់ហ្នឹងយើងសិតទៅទៅទៅអស់ហើយអាចយើងទៅតាមមកទៅឃើញពេលដែលកូនមានអាភាពក្នុងនោះអូចិត្តយើងខៃយើងវាព្រួយវាលំបាកដល់យើងអត់ខកយើងឃើញយើងនៅក្បោវិលនៅក្នុងចិត្តយើងទៅនេះទៅកូននេះទៅកូននេះទៅកូននេះទៅកូននេះទៅចៅទៅទៀតចូលយ៉ាងមកទៅចិត្តនេះ ឆ្លេះឆ្លេះទៅមុខមួយទេវាឡើងទៅខ្វល់អញ្ចឹងទៅកំណត់ពីអត់កើតទី3កណៈបវិពោខ្វល់ក្រុមពួកណោតែគណៈទៀតគ្រប់គ្រងក្រុមពួកនេះជាសេចក្តីខ្វល់តាមការគ្រប់គ្រងក្រុមពួកដូចមេរៀននឹងរវល់ខ្វល់ខ្វល់គ្រប់គ្រងដែរអាចារ្យអាចារ្យបរិញ្ញា ណាចាបល័យចាខំអ្នកវិន័យខ្វះគ្រប់គ្រងកុសលឡើងចិត្តកុសលយើងចេះចេះឡើងខ្វះអញ្ចឹងទៅមុខមួយអញ្ចឹងអត់ទៅទេយុទ្ធៈបញ្ញៈបញ្ញៈខ្វះក្នុងការងារឬចាក់ការងារធ្វើខ្លួនឯងឬប្រើវិធីជាប្រវល់ ก็ไฟจางเงียบที่จังหวัดทั่วไน่ทั่วไม่กอก็ปลุกมันจังเออกมันนั่งตึงตึงก็มันอยู่ในนั้นเลยเสียไช่ยุทธฮะนั่นเลยเสียฮะสุดท้าไอ้ที่นี่เลยจะงาพาไปสู่ลูกพาเจ้าสู่ะไรมาทื่อเก่าแม่ยินเจ็ดนาเสียงนักเรียนได้ยินเจ็ดนาเสียงคือเราต้องไปคือเสือ វាទៅតតអស់វានឹងទៅបានដល់ដឹករនោះខ្លាំងគុំយ៉ាងជ្រូកនៅលើដឹកពីរដងទៀតសំថាដល់ទៅកម្មដ្ឋានអត់ងាយទេថាពីស្រួលនោះដល់ធ្វើវាតើអីហើយមាននៅទៅការដែរអត់មានទេអត់មានទេអត់កើតទេពីថាស្រួលតាមបានធ្វើបង្កើត ហាទៅបានស្រួលគ្រប់អរិយាប័ត្រមួយគ្រប់នៃការសងគឺនៃតាណាបធរទៅតាណាបធរហាចឹងស្រួលគឺរំកើងតាមបានរំកើងគឺមកទៅចិត្តលវលខ្វល់តើអីណាគឺណែវាលវលកាងារនឹងតាំងពីព្រលឹមចូលព្រលឹមរវល់ឈូសឈើរវល់អាឈើរវល់ជន់លអាប់រវល់នេះរវល់នោះឃើញតើ នេះចិត្តយើងនេះវាខាងអាពីកម្មកម្មបុគ្គលចិត្តថ្មីនឹងមានអ្នកបានធាននេះចិត្តថ្មីមកប្រារយៈលោកបានធានអានឹងលោកផ្សេងតែចិត្តយើងវត្ថុជនោគូរីវត្ថុជនេះចិត្តថ្មីនេះមិនងាយទេអើខោខរបស់ប្រារយៈនឹងបានចេះថាទៅបានយើងមានប្រារយៈឯណា បកចនុគូរីបកជនបកចនុគូរីខំច្រើនបកចនុគូរីចង់បានច្រើនបកចនុគូរីប្រកាន់ច្រើនតែអញ្ចឹងណាទួស្លាប់ណាបាក់ខ្ញោចបាក់ញ័របាក់ខុតបាក់រកគ្នាបាក់ដៅគ្នាងាយអអញ្ចឹងឡើងវាត្រូវតែលះបង់នោះ នេះរឿងសមាធិចិត្តកម្មៈបរិសោលោកសង្ឃដូចគ្នារវល់កសាងរវល់ទលីផ្សាយរវល់ទលឹករវល់កដាក់កសាងកត់កសាងវាកសាងសាលារបស់វាទៅមិនរួចអញ្ចឹងទេណាព្រះអង្គណាលោកគ្រូសុភីឯងតាតិកា រវល់ខលខ្វាយអញ្ចឹងទៅវាទៅណារួយណារវល់កូនសវតគ្នាណារវល់សាមមេអត់ទៅខណ្ឌដាក់ណារវល់សាមមេសូត្រធម៌មិនកើតណារវល់អត់កត់នៅអត់ឡានៅខ្វល់អីចឹងដល់ហើយគឺអត់ឃើញទេនេះកម្មបរិពូលហ្នឹងណាគឺទាំងលោកសង្ឃវាទាំងកបកដូចគ្នា កូនបច្ចៈចូលផ្ទះសំដែងកូនចាស់វាច្រើនការងារលឹកសង់អ៊ូហើយនៅវាជាប់រឿងនឹងទៀតអស់វាមិនឃើញអត់អស់គ្នាមួយទៀតលៀបភៈបាលិពូននេះកង្វល់ក្នុងការស្វែងរកនៅលៀបសការៈណាលោកយាយតាមចំបានជា7ថ្ងៃយើងទៅរកលៀបម្ដង តាំងកឲ្យស្រាច់ស្រាច់គុំធ្វើខាងមកកុំឲ្យនេះទៅអស់ថ្ងៃហ្នឹងមកផ្លូវទេឲ្យឃើញទេនេះតែមកមកលេខមកដឹងហ្នឹងមកមកលេខថាពុទ្ធថ្ងៃសត្វអ៊ីម៉ាំងសត្វតាហੰទេនេះ7ថ្ងៃនេះនិយាយថាអ្នកទាំងឡាយចូលធ្វើ នៅស្ថាប័នទាំងឡាយ8នេះដោយអំណាចនៃយមសិលឲ្យផលរបស់ស្អាតអស់7ថ្ងៃនេះដោយសេចក្តីមិនប្រមាទរយៈ7ថ្ងៃដល់ថ្ងៃទី7គឺជាថ្ងៃដែលត្រូវស្វែងរកនៅអាហារទឹកយុទ្ធការៈដែលជាទៅសម្ដែងឯកសារពុទ្ធយោនិយមមក អញ្ចឹងបានជាលោកអ្នកធ្វើសមាធិបិទទាំងអស់មានទេសនាទូនមុនអីអត់ដើម្បីស្វែងរកធម៌តបិទផ្លូវនោះហើយខ្វល់ទេសនាខ្វល់សូត្រមុនខ្វល់នឹងស្អីស្អីយសការៈហ្នឹងអត់បានអីទេទៅមុខមួយទីនោះគឺណាអញ្ចឹងបានយកទៅព្រមអត់ខំឈានទៅឲ្យតែបានឈានបានធម៌មកអត់ក៏អត់ទៅចោណាឬនោះចា អភិរៈបលិពុទ្ធរៀនដើរផ្លូវឆ្ងាយដល់គ្រាន់នេះមួយម៉ាត់នេះដូចយើងលោកតាសមោណាស់ក៏ដែរដើរផ្លូវឆ្ងាយអាភិរៈថាបើដើរទៅឆ្ងាយនេះចិត្តវិរិយញីអត់ហើយវាលវលទៅរឿងដើរទៅវាជួបនេះខ្លះជួបនោះខ្លះមិនសោះក៏ទៅវាទាទារំវិវាទាទារំក្លាប់វិញនឹងងាយប្រមូលចិត្តទេចាំបានជាលោកឲ្យយើងលះបង់ ឬទៀតញាតទេបលិកោកង្វល់ក្នុងការបំរើជនជាញាតគ្រូឧបជាម៉ែឪបងប្អូនកូនចៅដែលយើងទៅបំរើញាតទេបលិកោអាពាធបលពូកង្វល់ក្នុងរឿងការឈឺចាប់គ្រាន់ថាបលពូកង្វល់រៀនបាលីធម្មវិន័យអារៀនអីអីចឹងទៅ អើទៅយើងនៅនឹងហើយគឺមកខាងដែរមួយទេវាឡើងលវលពេញលវលថាខ້ອຍហ្នឹងមិនទាន់គេណោះអញ្ចឹងមកនិយាយខ້ອຍចែកទៅនឹងហើយក៏មកទៅដែរពីនឹងហើយក៏មកដែរដូចនេះព្រះអង្គគង់លោកចំណាស់ហ្នឹងហើយលោកខំប្រឹងពេញទីសាកល័យរហូតដល់បានកញ្ញាបានមកជួបសិក្សាដូចខ្លួនហើយខាងណាលោកវិលមកកម្មសមាធិចិត្តអញ្ចឹងណាលោកចៃការលោក នៅថាហ្នឹងបើមកមើលបើទៅទាំងពីរណាចេះទេគឺសមាធិផងរៀនបល័យផងអត់អត់ចេះទេអត់ចេះតោះអត់ទៅវិញទេសមាធិតែមកគាត់ទៅទុកទុកទេគាត់ណាអើគាត់ជួយពធុពធុបន្ថែមបន្ថែមទុកទុកចិត្តទេតែឲ្យកើតឈានលមាមកទៅវាអត់ទេវាបានពេញខាងហ្នឹងមកហើយសម្រាប់ខាងនេះហើយគឺវាជាប់ទៅហើយរហូតទូកាទូមានចិត្តទៅពេលដែរ អញ្ចឹងនិយាយរៀនតិចតិចមិនហៅបាលីពោតអីរៀនគាត់រៀនសកាមកមករៀនកម្មមកដើម្បីសេចក្តីចម្រើននៅសមាធិណាមិនហៅគាត់ថាបាលីពោតទេនឹងគឺអប់រំសិលរៀនដើម្បីអប់រំសិលណា យើងនឹងរៀនធម៌ទេសនាអំពីទានអំពីធម៌នោះយ៉ាងធម៌ពួក1ពួក2ពួក3ពួក4ពួក5ពួក6ពួក7ពួក8ពួក9ពួក10ណាអត់ទេនោះណាបានមិនចូលទៅក្នុងគន្ធៈបលពុទ្ធរៀនសខាមកដល់រៀនកម្មមថៃនេះមិនមែនហៅគន្ធៈបលពុទ្ធទេនេះគឺរៀនកម្មដ្ឋានហើយដើមស្គាល់ថាបត់នឹងគឺសិលបដិគឺសមាធិមកទៅណាអញ្ចឹងនេះរៀនអញ្ចឹងគេមិនហៅថាបរិពុទេណា អធិបានពោតនឹងកង្វល់ខាងវិបស្សនាទេនៅខាងជាសមាបត្តិអ្នកមានអធិញ្ញាដូច្នេះនេះឡប់9បាលិកោរបស់សមថកម្មដ្ឋានមួយហង្សឹមជាបាលិកោរបស់វិបស្សនាអញ្ចឹងតែការទាំង9នេះលោកចែកដោយថាការលះបង់បាលិកោដែលហេតុពីយ៉ាងមួយធ្វើបង្ហើយមួយលះបង់លោកបង្ហើយមួយលះបង់ ទៅឲ្យយ៉ាងម៉េចការងារហ្នឹងគិតឲ្យចឹងធ្វើឲ្យឲ្យទៅប្រមោឲ្យអានឹងញាតដល់បិតាមានភាពអានឹងលះមកអត់បានទៅបំរើបងឲ្យការងារនេះសុំស្មោះនេះករណីដែលយើងបង្ហើយបានទេអត់បើករណីដែលបង្ហើយបានបានអត់ត្រូវទេកុំបង្ហើយណាអានឹងលះមកទៅព្រោះការងារនោះមិនចេះចប់ អត់ទៅស្ដាប់ទេយើងតតលះបងហើយឥឡូវអាត្មានិយាយកិច្ចការមួយបន្តិចដល់ណាអានេះវាសង្គមមនុស្សដូចជាមនុស្សចាស់មនុស្សចាស់មានកូនច្រើនបាត់តណាមនុស្សចាស់មានកូនមនុស្សចាស់មានកូនយ៉ាងម៉េចអាយុវាច្រើនកូនក៏វាអាយុវាច្រើនកូនវាច្រើនកូនអាយុវាតិចខ្លួនឯងចេះស្ប កូន7នាក់ការបានតែ2នៅសល់5នាក់នៅល្មេល្មក់ល្មងព្រោះម៉ែនឹងវាក្មេងអេអពុកតានិយាយវាក្មេងអញ្ចឹងនៅណីអានឹងគិតតែមើលវាថាចិត្តដល់គិតទៅហើយគិតនេះហ៎ទៅហើយកូននេះលះ អើចាំបើឲ្យនឹងបើឲ្យយំហើយឯងវាចិត្តហើយហ្នឹងហើយបើឲ្យណាវាចិត្តសពហើយអាអាទៅវានឹង5ឆ្នាំហើយតើធ្វើម៉េចទៅប្រាប់ទៅយាយវាទៅយាយអើយយាយខ្ញុំចិត្តសពហើយមិនយាយឯងខែតកំលុះខ្ញុំផងខ្ញុំចិត្តសពហើយទៅទៅតោធေါ်កលុះបាន2ឆ្នាំមុនងាប់មានវិធីនេះឯង ឲ្យយាយហើយនឹងកូនបងមកជួយណាបងយើងការវាហើយណាការវាបានពីរហើយនឹងជាមួយម៉ែវាសមាគមយក3លានយកទៅចាំទៅហើយយើងមកធំមកនេះអានឹងរឿងនេះរឿងໄសលះកាត់តនេះវារឿងໄສលះមិនមែនរឿងទៅបហើយទេនឹងគ្រាន់តែលើកទៅយ៉ាងមកតែចុះបើយើងនៅក្មេងថានឹងលេខនោះវាបាវតាខាងនោះលេខ ដែលពេលមកចាំតែហើយសិនបានមកលែកលែកពេលវេលាហ្នឹងលែកលែកពេលព្រោះយើងនៅក្មេងអញ្ចឹងត្រូវខែទាំកូននោះដោយវិធីសាស្ត្ររកស៊ីចំជីវិតបដើគឺបនបដើរត់ពណ៌បដើមកទៅបានអ្នកវាចោលយកទៅឲ្យនរណាមើលឲ្យមានកូនធំហ្មង អញ្ចឹងមានយកលើទីចោលដោយបងគូនគឺដល់ព្រៃនេះត្រូវមកហើយនេះស្មានតែអត់នឹងឲ្យធ្វើឲ្យយល់យល់នៅហ៎យល់ណាយល់ណាយើងយើងតាមយើងការងារខ្លះយើងបហើយបានយើងការងារខ្លះលហើយបានទេកុំចាំបហើយបហើយនោះគឺវាមិនចប់មកយើងចេះចប់ អាឥឡូវរឿងមួយទៀតលើកបន្តិចចុះយើងពីម៉ែអីនេះបោហើយក្រុមកូនហ្នឹងកុំបោហើយដល់ចៅអីណាបោហើយក្រុមកូនបានហ្នឹងកុំហើយដល់ចៅអត់ចេះហើយទេព្រោះគ្នាគេវាមិនចេះចប់ជាជាបតរហូតលើមចៅដែរចៅគេរថែមរហូតឯងទៅចាំបោហើយឲ្យចៅហ្នឹងងប់ហើយ ម៉ែឪចាប់ប្រណា ដែលជារកចាប់បំផុតរបស់ម៉ែឪត្រឹមការកូនឲ្យមានប្តីនិងប្រពន្ធហើយចៅទ្របឲ្យចាប់តែនឹងមកចាប់ឲ្យពេកកកម្មអស់ជាមួយគ្រួសារជាមួយក្នុង ក្នុងប្រកោនឹងអស់ប៉ុណ្ណឹងមក អត់មានលិកម្មអីចៅទេទុកឲ្យម៉ែឲ្យគេធ្វើអិសរភាពជាពុកម្ដាយគ្រប់គ្រងកូននេះដោយវិធីសាស្ត្រណាក៏ដោយតាមតែឯងចោះរឿងឯងដោយឡែកអញបកើតឯងអត់មានប្តីមានពុនមានទ្រព្យសម្បត្តិមានចប់ហើយអញឯងឯងបកើតកូនឯងយកឲ្យអញខ្វល់ទៀតមិនទៅខុសធម៌ណាលោកយាយច្រើនតែលោកយាយទៅចិត្តចាំបើឲ្យចៅ អញ្ចឹងអានឹងការងារនេះឲ្យត្រូវលះយើងអត់មានប្រយោជន៍ទេអាណិតចៅវិសោចាំវាហឹងដៃហឹងជើងធំទៅអត់ចិត្តចប់ទេសម្រាប់រួចមកទៀតហើយពេលពីមួយមួយទៀតអាលោកយាយយ៉ាចាញ់ដល់តណ្ហាយ៉ាគេដាក់កកមកគ្របណែគេដាក់ណែនំប៉ាវមួយទៅទុនចិត្តនៅដល់នេះទៅណាមួយ này ಅದನ್ನೇ ಗೇಟ್ ಗೇಟ್ ಇರ್ತದೆ ಸಮಾನ câu nói chọn Cánh giấc tan mau Là lương như thơ mười sáu Có tế trời ơi Thì cân Thầy ra đây cái tiêu với cha nơi của tư và thật Thầy làm buổi sai lái tiền អានឹងត្រូវលះចប់ហើយចប់ភារកិច្ចម៉ែឪត្រឹមការចប់អញ្ចឹងការហើយត្រូវចែកម៉ែឪត្រូវចែកគេនឹងយកទៅគឺដើមទៅណោទីណាអស់ហើយម៉ែមានព្រះឯងតែប្រមាណលេចមកវត្តគឺសូត្រមួយលេងដំណឹងគឺសូត្រផងទុក ពីចំពោះធ្វើបុណ្យសិទ្ធិកិច្ចសង្ងំខ្លះហើយកូនគេជំនួយឲ្យការឲ្យទៅឲ្យរមាស់ឲ្យទៅយើងកុំឲ្យខ្វល់ចាប់ឲ្យចាប់សេដ្ឋកិច្ចអ្នកស្វែងរកធម៌មានកូនពេញប្រសើរច្រើនមានកូនច្រើននេះមានកូនមួយកូនពីរស្រួលគេខាត់ឲ្យគាត់ថានៅច្រើននេះបានហើយទៅតំងមកហ្នឹងដូចនិយាយខ្លះគាត់ យើងបត់វួយយើងមួយគាត់មកវាផ្លេងផ្លេងខាប់ហើយលើអ្នកខ្លះច្រើនពេកមកអត់បានហើយបើស្វែងរកខលអ្នកអត់កូនរត់តែស្រួលទៅទៀតហើយវាអត់មានខ្វល់អីប៉ុន្តែគេថាពិបាកជីវភាពអត់មកចាំណែវាចេញរឿងមួយមកទៀតអានឹងស្រួលណាស់អាស្នាសម្រាប់អរបើលឺទេវាអត់មានកូនស្រួលមានគេចាំទេ នរោធោឯងអូអូអូអូទៅអស់លុយទៅអស់ស៊ីម្ដងអស់លុយទៅអស់ស៊ីម្ដងបានលុយមកទៀតអានឹងរឿងនឹងវារឿងមួយទៅទៀតដែរមុខមានអញ្ចឹងគឺយើងធ្វើធေါ်ទៅចេះចេះចេះទៅយកធေါ်ហ្នឹងទៅស៊ីបដាយទៅបានមកដាក់មកធေါ်ទៀតមានទេចា ហើយបើទៅសំចេះវិញស្រួលណាស់ណាទៀតណាមិនបានខ្ញុំប្រហែល20នាទីសិនណាណាអត់ចំខ្លួនឯងនេះអត់មានភ័យទេព្រះអង្គលឹមឡើងដឹងមកពីអាទាំងមើលមកមកវន់ឡងដល់បាទមួយទៅតាមទៅនិយាយតាមអ្នកស្រុកស្រួលណាបាទមួយជាពមួយសំក្តីមួយស្បងមួយ ដល់ទៀតឆាន់ឆាន់តែទៅយើងបត់ទៅចំនួនខោគ្នាពី3ថ្ងៃមកអង្គុំម្ដងចប់អត់ប្របានិវត្តអីអស់ទៅស្ពតនេះតែកន្លែងស្រួលណាស់អត់ទេបាច់ចាំទៅលូលះស្រួលហ่ะស្រួលអស់ប៉ុណ្ណឹងហើយមកទៅទៅទៀតវិញមិនឃើញមិនទេណាស់ទាំងអស់ស្រួលអស់ប៉ុណ្ណេះហើយ អូនណាសួរទីនឹងបានទីក្នុងលោកពុទ្ធទេវតាក៏សួរមកមិនដែរលោកសង្ឃយើងជំនាន់នេះស្រួលណាស់ព្រោះបរសំចិញ្ចឹមបោគង់ទៀតឲ្យស្រួលណាអង្គុយខដល់ម៉ោងឆាន់ទៅឆាន់ម៉ោងលឹងទៅលឹងថាស្រួលនោះស្រួលហើយស្រួលជាងនេះទៀតគ្មានទេគ្មានតែទៅពីនឹងទៅទៅកាយដីយ៉ាងនេះ តែកាប់មួយទៅចាយហើយដូច្នេះព្រះអង្គហើយសួរណាស់ព្រះអង្គព្រះពុទ្ធទុកចែកគេឲ្យកូនចៅព្រះអង្គខុសកុសលាមួយដើមមិនមិនទេអស់មកបាត់ទៅវិញមកពាន់កុំអស់កុសលាដែរនៅតែកុសលាណែរងណាស់តែទៅខំងាយយើងបានសពបានគ្រប់យោធនាតែមកណាស់ ហើយស្រួលខ្វល់ខ្វាយតិចនេះនិយាយអំពីនៅស្មោះចិត្តណាតែមិនទៅទីរីករាយនៅត្រូវការកាមគុណទេអ្នកត្រូវការកាមគុណគេថានៅមិនបានវាខ្វះវាខ្វះអីខ្វះកាមគុណហ្នឹងឯងបងអើយរឿងកាមគុណនឹងវាមានមែនតែរឿងលំដាប់ក្នុងរឿងកាមគុណក៏ខ្លាំងដែរនោះនោះនោះនិយាយលោកតាព្រះអង្គចាស់ចាស់ចំងំស្ដារួចរឿងហ្នឹង តែមមស្ដារហូចអាប្រមាឆ្នាំយូរណាស់ជាងការស្ដារមិនចេញទៀតស្លាប់ទៅយកខ្លះក៏ចេញមកនេះដូចតាតាអត់ចិត្តចិត្តអត់ណាទេខ្ញុំស្ដារចេញខ្ញុំចេញឡប់មកវិញហើយមកដល់ហំពឹងពេកបដាច់ លាក់មាត់ដែលខ្លួនគ្មានហើយទៅស្វែងរកឲ្យមានហើយចងទុកឲ្យមកខំប្រឹងអង្គុយស្រាយខាងក្រោយនេះដាប់ឲ្យតរហ្នឹងខាបពេលវេលាអត់មានចំណងសតដើរទៅចងដល់ចងហើយខំប្រឹងមកអង្គុយស្រាយដល់ពេលខ្លួនចាស់ដល់ពេលនិយាយឡើងធ្វើមិនវិខទៅថាអីបានត្រឹមតែឯងត្រឹមថាធ្វើមិនខ្ញុំវិខទៅហើយតែពេលហ្នឹងចិត្តទេ andaki tham á astatis chất nặng mà đấy chất à nó có ông này nè có ông đây nơi vây mình mình á cứ cái nào សាហាងខ្លះដែលមើលព្រះអង្គដឹងថានេះដូចជាលោកតាកតាអាណានេះខំប្រឹងគួយផ្ដាច់យើងតាខ្លះនិយាយថាញ៉េតាខ្លះអីនិយាយតែខ្ញុំក៏ណាប់នឹងក្បាលយ៉ាងអត់ទៅទេតាមផ្សេងមកតែយើងនឹងមកស្មារតីស្រួល តែលមងឿននៅនឹងដំណល់សម្ងប់ដកជើងរួចអស់20ឆ្នាំក៏ឆ្នាំនេះអញ្ចឹងអត់ស្រួលទេអញ្ចឹងវាសឹកអស់ត្រឹមនេះឯងគឺសឹកនៅក្នុងកថាសឹកព្រោះតែអញ្ចឹងព្រះអង្គអាចធ្វើខ្លួនឲ្យទៅនិព្វានក្នុងបច្ចុប្បន្ននេះបានអត់ប្របាកទេអង្គទៅនិព្វានទៀតនឹងទៅបានណាទៅណាទៅបានណាអត់ចង់មិនប្រាប់ព្រះអង្គមានស្រីទេទៅទៀតនឹង នេះមិនក៏សៀមថាដល់ម្លេះព្រះសម្ដែងថាដើមអ្នកនៅផលនៅតាអាកាលិកលខអឲ្យផលរងចំការការដល់អរិយមគ្គមានអរិយផលក៏មានដែរចុះប្រសិទ្ធមសមថៈវិបស្សនានៅទាំងអស់ដូច្នេះរឿងអីដែលយើងទៅនិព្វានបានអញ្ចឹងត្រូវតែទៅនិព្វានក្នុងជាតិនេះបានទៅវិវត្តនឹងវិញលោកតាចង់ទៅនិព្វានទេចង់ អញ្ចឹងជើងទៅតែក្នុងចិត្តនេះឯងខ្ញុំចាំជាតិណាទៀតព្រោះជាតិនេះមានវាសនាណាចាំជាតិក្រោយចុះលោទៅស្លាប់ទៅទៅកើតវាមិនបានកើតចំកន្លែងសាសនាមិនបានកើតចំពុទ្ធសាសនាវាមិនមិនដែរខោបាអញ្ចឹងត្រង់ពេលនេះមានពុទ្ធសាសនាមានគ្រូសំណាញ់ធម៌មានសកធម៌ មានមានបរមចារីហើយរាងកាយយើងប្រព្រឹត្តបានអញ្ចឹងពេលនឹងហើយដែលជាពេលដ៏សំគួរធ្វើដំណើរទៅកាន់ប្រាក់លទ្ធិអញ្ចឹងចំណាស់ចំណាស់កាណានទៅបានដែរអាបានលទ្ធិកោនតងទៅទៅកន្លងព្រះព្រះសម្ដែងថាព្រះកខំថាគុតដូចច្រាំងសមុទ្រមនុស្សកើមួយចោះបានដែរច្រាំងសមុទ្រយ៉ាងម៉េចដែលទៅក្នុងតោណាដែរណា ដែលដែលទៅហ៊ុនសោនេះណាដូចយើងដើរបាត់ហើយអត់ដែរទេចាំថ្ងៃណាមួយដឹកព្រះអង្គទៅមើលកំពង់សោដើម្បីទៅមើលច្រាំងទៅទៀតមើលវិញណាដល់សម្ដែងព្រៀបចឹងលោកអត់ដឹងមួយលំដែរឃើញឥឡូវខ្ញុំកណាប្រហាញច្រាំងសមុទ្រទេខ្ញុំកណាដើរទៅច្រាំងសមុទ្រទេនេះច្រាំងទេចុះទេទេទេទៅដល់បាតសមុទ្រហ្មង អត់ដូចកលេទេណាកលេល្បាក់ល្បាក់ចោលចឹងហ្មងមួយកលេវាចោលចឹងវាល្បាក់ចោលចូលច្រងសមុទ្រអត់ទេចុះទៅចុះទៅនៀលចឹងអូនវស្នាវស្នាវស្នាវស្នាដល់អត់ទេចឹងមនុស្សកុំក៏វាចាស់បានដែរខំព្រះនេះ ព្រះពធមស្ទើរសមាធិបញ្ញាព្រះអង្គកម្លែងដូចជាច្រាំសមុទ្រព្រះធមវេក៏ទៅនិព្វានបានមិនបណ្ដេវេទី2ក៏ទៅនិព្វានបានវេចាស់ក៏ទៅនិព្វានបានដូចគ្នាព្រោះវាស្រួលចាស់ចង់មានអីក៏បានលោកតាលោកយាយពិចារណាមើលនោះគឺចាប់ថ្ងៃនេះក៏គង់តែចិត្តច្រាំចិត្តដល់បាបពលាហើយចិត្តបាបបាបប្រមុខណា ណាឥឡូវស្មាសម្លេងព្រមតែខ្លួនលបាក់យកលបាក់បាយសនគុំលបាក់សិលលបាក់សមាធិលបាក់បញ្ញាខាងចុងបញ្ញាគឺនិព្វាននេះលបាក់នេះមិនបងជាកម្មផលជាហើយចាំសិលសិលហើយគឺដល់ទៅបានសមាធិឧបេក្ខាបញ្ញាគឺមានរូបលះបងទៅប្រកាន់និព្វានអងហេនៅក្នុងនេះឡាមិនគ្រឿងចិត្តរកនិព្វាននៅ ចិត្តចិត្តដល់ហើយដឹងដឹងខ្លួនខ្លះទេចិត្តគឺនៅចំកន្លែងនៅចុងចំមកនឹងឯងនៅទៀតណាមើលទៅឃើញច្រឡំច្រឡំនឹងនៅហ្នឹង ដកដង្ហើមចូលអស់លោកៈទោសាមហាសេចក្តីប្រកម្មដកដង្ហើមចេញលះបង់សេចក្តីប្រកម្មនេះឯឈ្មោះថានិព្វានអស់និព្វាននៅក្នុងនិព្វាននៅចំដកដង្ហើមចេញចូលមិនមានមិនមានសេចក្តីប្រកម្មក្នុងខណ្ឌបច្ចកៈនិព្វាននៅក្នុងសមុទ្រដកដង្ហើមចូលអស់ប្រកម្មដកដង្ហើមចេញអស់ប្រកម្មនិព្វាននៅក្នុងសមុទ្រអត់ទាំងនេះនិព្វានតែថានិព្វានកើតថារំលឹកបងនៅសេចក្តីប្រកម្មណា គឺដូចកម្មនិព្វានអាទៀតនេះបរិនិព្វានរលាស់ចោលនៅសេចក្តីប្រកាន់សំខាន់សញ្ញានិព្វានរំលឹកនៅសេចក្តីប្រកាន់រលាស់ចោលនៅសេចក្តីប្រកាន់សេចក្តីមិនប្រកាន់កិរិយាមិនប្រកាន់ឯងជាឈ្មោះរបស់ព្រះនិព្វាននេះនៅទីនេះតាមគឺឆ្ងាយណាស់សួរសោះកាន់ទៅបានហើយលោកយាយណាទៅបានអញ្ជើញ ជើងទៅទៅមកព្រះយប់នេះទៅបានហើយណាទៅបានហើយចិត្តនេះអត់មានពិបាកទៅទេស្រួលណាស់ខព្រះនៅនឹងនេះនៅអាយអាយនេះមានតែនៅឯណាឆ្ងាយមានកម្លាំងណាដូច្នេះមជ្ឈមណ្ឌលនេះជាកន្លែងសម្រាប់ធ្វើដំណើរទៅកាន់សន្តិភាពហើយនេះតែនិយាយនឹងទៅទៅនិព្វានមកដល់ ទៅផ្ទះទៅពៀនមកហើយកុំតើឋានពៀនឯណានៅលើមេឃនៅផ្កាយព្រឹកនៅកាយវិទ្យាសាស្ត្រនៅខាងវិចាំនៅអាមេចាំងប់ហើយទៅនោះក៏ខុសខ្លួនទេអឺមកកើតស្រុកខ្មែរចំកន្លែងទៅលោកពៀនហើយនាំនេះអត់ងប់ហើយកន្លែងនេះកន្លែងគេទៅលោកពៀននោះ ណាទៅរៀនចាំស្រួលចុះខំខំប្រឹងខំប្រឹងទី1តម្កល់ចិត្តក្នុងសារណភូមិជាកម្មជាផលជាផលនៃកម្មជាកម្មរបស់ផងខ្លួនជាធម៌របស់អង្គសម្ដែងទៅទៅធ្វើដំណើរទៅកម្មទីរំលត់ទុកហើយនិយាយតាមណានេះជាមួយណាទីមួយលំដាប់មួយ ទី2រក្សាចេតនាចិត្តរបស់ផងយើងកុំឲ្យគិតខូចចំឡប់សត្វមួយគេពិតនៅខែមានធនធំនិយាយកុហកអត់ចិត្តប្រដឹងហូបដែរល្ងាចខាបដំនេះខាបដំកម្មបត្តិកុសល10ឬតែសត្វកុំឲ្យសៅងងនេះលំដាប់ទី2 លំដាប់ទី3ចម្រើនអាណាបានសតិដង្ហើមចេញចូលរហូតដល់ស្ងប់បានឧបេក្ខាលំដាប់ទី3លំដាប់ទី4កណាបានឧបេក្ខាហើយត្រូវឆ្លុះបញ្ចាំងឲ្យឃើញក្នុងអត្ថភាពនេះមានត្រឹមទៅរូបហើយនឹងនាមនៅក្នុងកណ្ដាលស្មារតីកន្លែងខាងដើមមកហើយលះបង់សេចក្តីប្រកាន់នៅក្នុងអត្ថភាពនេះទៅ នេះឯងដល់ហើយនៅឋានប្រសិទ្ធភាពនេះដល់ហើយដល់ហើយដល់ឋានភាពហើយប្រវែងនេះអ្នកអ្នកនឹងផ្លូវដើរទៅវាងាយដល់ដល់ផ្លឹក